Thank you. i noise. I កំស ដើមទៀនជ្រុលស្រស់ឡាអូននឹងហើយអូនណាយឲ្យបងបំ ស្រឡាញ់ផងអូនអើយបងដាច់ខ្យល់អីលើអេអូនអីទៀតអាណិតផងទេបងរងចាជឹងហើយពេល អេអូនអីទៀតអាណិតផងទេបងរងចាំជូហើយពេលស្រឡាញ់បងទេណាអូណាអេអូនអីទៀតអាណិតផងទេបងរងចាំយូរហើយពេល I'm Sana. đây đây ngày nào rất chia trở nên cách hey ao ông đây phải thanh hàm nhìn Yul sop, yul sop, anak yul sop, yul sop, yul sop, yul sop, បានបងយកទៅធ្វើប្តីទៅផ្សារទិញអីមកជួយកាន់អង្គ អូនអាចមិនបងឲ្យកូនរួយបើបានបងឯអ្នកអូនហើយកុំព្រួយហើយបើបានបងអូនហើយកុំព្រួយអ្នកមិនបាយកូនមួយឯអ្នកស្រួយដូចដុំដុតមិនបាយកូនមួយឯអ្នកស្រួយដូចឯដុំដុត ចេះតែចរាចរនេះហើយដល់ឡាញ់អូនចេះតែចរាចរមិនតន់ឆ្លើយយ៉ាងណាបងអូនបងតន់អីអ្នកបងឆ្លើយយ៉ាងណា ចំងាយអូនឯល្អទាំងកាយអូនដាច់មេបាយកូនមួយបើបានបងអែនអ្នកសុំអូនឯក៏ព្រួយហើយបើបានបងអូនហើយក៏ព្រួយមេបាយកូនមួយឯអ្នកបងចេះថ្នោហំចិត្តមេបាយកូនមួយឯអ្នកបងចេះថ្នោហំចិត្ត ភ័យស្នេហ៍រូបអូនទេតែច្រាបជន់នេះហើយស្នេហ៍រូបអូនទេតែច្រាបជន់កូនអូនមកទាន់ឲ្យបងឆ្លើយយ៉ាងណាកូនអូនមកទាន់អីអ្នកបងឆ្លើយយ៉ាងណា